ជំរាបសួរប្រិយមិត្ត YouTube សុខសប្បាយជាទេទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាអាចមានសេចក្តីរីករាយនិងសុភមង្គលខ្លះៗផងដែរទោះបីជាយើងកំពុងតែឆ្លងកាត់នៅពេលវេលាដ៏ពិបាកប្រឈមនឹងការរីករាលដាលនៃជំងឺ Covid-19 កុំភ្លេចណាអនុវត្តវិធីសាស្ត្រការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយការរាតត្បាតនៃជំងឺ Covid-19 នេះ នេះជាវីដេអូទី1របស់ខ្ញុំបន្ទាប់ពីបានឆ្លងកាត់អាយុ40របស់ខ្ញុំចា40ហើយថ្ងៃនេះគឺខ្ញុំមានអាយុ40បូកជាមួយនឹង7ថ្ងៃចាហើយខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាថា សម្រាប់ខ្ញុំឆ្លងចូលអាយុ40នេះខ្ញុំពិតជាមានអឺ សេចក្តីរីករាយហើយហាក់ដូចជាមានអារម្មណ៍ដឹងគុណចង់អរគុណខ្យល់អរគុណមេឃអរគុណផ្កាយអរគុណព្រះអាទិត្យអរគុណទឹកអរគុណដីអរគុណភ្លើងអរគុណគ្រប់បែបយ៉ាងដែលមាននៅលើពិភពលោកនេះដែលបានឆ្លងកាត់រយៈពេល40ឆ្នាំជាមួយខ្ញុំហើយខ្ញុំមានអារម្មណ៍រីករាយមែនតើដែលបានមានវត្តមាននៅក្នុងពិភសលោកនេះសរុបទៅអាយុរយៈពេល40ឆ្នាំហើយ ចាអញ្ចឹងកុំឲ្យវែងឆ្ងាយច្រើនយើងត្រឡប់មកទាំងអស់គ្នា ចូលទៅក្នុងប្រធានបទនៃវីដេអូរបស់ខ្ញុំបន្តទៀតចាកាលពីកន្លងមកអ្នកទាំងអស់គ្នាប្រហែលជាបាន មើលវីដេអូរបស់ខ្ញុំរួចហើយអំពីការរៀនស្រឡាញ់ខ្លួនឯងធ្វើម៉េចយើងអាចស្រឡាញ់ខ្លួនឯងបានខ្ញុំបានលើកឡើងថាដើម្បីស្រឡាញ់ខ្លួនឯងបានយើងត្រូវចេះថែទាំខ្លួនឯងថ្នាក់ថ្នមខ្លួនឯង ហើយនឹងត្រូវចេះកាត់បន្ថយឬបញ្ឈប់ការបន្ទោសខ្លួនឯងចេញពីក្នុងខួរក្បាលរបស់យើងចេញពីក្នុង ការគិតរបស់យើងចា៎អឺប៉ុន្តែខ្ញុំទទួលបានខមមិនច្រើនដែរតាម Facebook មានអ្នកមើលច្រើនប៉ុន្តែអត់ខមមិននៅក្នុង YouTube ទេខមមិននៅក្នុង Facebook ប៉ុន្តែមិនអីទេណាកន្លែងណាក៏បានបានខមមិននៅក្នុង YouTube កាន់តែល្អប៉ុន្តែបើសិនជាខមមិននៅក្នុង Facebook ក៏មិនអីដែរ សំខាន់ឲ្យតែខ្ញុំបានដឹងពីការជួយឃើញរបស់អ្នកទាំងអស់គ្នាចាមានអ្នកខ្លះបានលើកឡើងថានៅតែមិនដឹងថាតើត្រូវធ្វើម៉េចស្រឡាញ់ខ្លួនឯងហាក់ដូចជាមិនច្បាស់សោះអញ្ចឹងខ្ញុំបន្តវីដេអូនេះតទៅទៀតថាដើម្បីយើងស្រឡាញ់ខ្លួនឯងបានដោយប្រើដោយប្រើមេរៀន2ដែលយើងរៀនពីមុនមកណាថាទី1គឺត្រូវចេះថែទាំថ្នាក់ថ្នមខ្លួនឯងហើយនឹងទី2គឺត្រូវកាត់បន្ថយនៅការបន្ទោសឬក៏បញ្ឈប់ការបន្ទោសខ្លួនឯងចេញតែពេលយើងប្រើមេរៀនទាំងពីរនេះ យើងអាចស្រឡាញ់ខ្លួនឯងដោយរបៀបណាអញ្ចឹងយើងបំពេញបេសកកម្មនេះទាំងអស់គ្នាបេសកកម្មអនុញ្ញាតឲ្យខ្លួនឯងស្រឡាញ់ខ្លួនឯងដោយគ្មានលក្ខខណ្ឌអូខេជាងដើម្បីយើងអាចបំពេញបេសកកម្មបំពេញជំហានក្នុងការស្រឡាញ់ខ្លួនឯងនេះបានចាខ្ញុំសូមលើកឡើងថាយើងត្រូវធ្វើ3យ៉ាងទី1គឺគោរពរាងកាយរបស់ខ្លួនឯងយើងត្រូវចេះស្ដាប់ចេះគោរពរាងកាយរបស់ខ្លួនឯង ខ្ញុំនឹងបកស្រាយឲ្យបានក្បោះក្បាយទី2យើងត្រូវចេះស្ដាប់ហើយនឹងគោរពផ្លូវចិត្តរបស់ខ្លួនឯងហើយនឹងទី3គឺយើងត្រូវបង្កើតឬក៏រក្សានៅ ទំនាក់ទំនងល្អដែលផ្ដល់នៅសេចក្តីសុខដល់យើងទំនាក់ទំនងក្នុងជីវិតរបស់យើងដែលផ្ដល់នៅសេចក្តីសុខរបស់យើងប៉ុន្តែ ក្នុងការធ្វើរឿងទាំង3នេះអត់ងាយស្រួលទេយើងវាមិនមែនងាយស្រួលទេព្រោះថា បើសិនជាយើងអត់តន់ចេះថែទាំខ្លួនឯងហើយអត់តន់ចេះឈប់បន្ទោសខ្លួនឯងទេគឺយើងនឹងពិបាកជាប្រចាំក្នុងការអាចស្ដាប់ខ្លួនឯងអាចស្ដាប់ចិត្តរបស់ខ្លួនឯងនិងអាចបង្កើតនូវទំនាក់ទំនងល្អសម្រាប់ខ្លួនឯងឬក៏រក្សានូវទំនាក់ទំនងល្អរបស់ខ្លួនឯងការដែលយើងត្រូវ ចរចាជាមួយខ្លួនឯងជាប្រចាំថាយើងអាចស្រឡាញ់ខ្លួនឯងបានយើងអាចស្ដាប់ខ្លួនឯងបានវាហាក់ដូចជាការចរចាជាមួយចចកដែលចាំកន្ទប់យើងជាប្រចាំការបន្ទោសខ្លួនឯងដែលនៅក្នុងខួរក្បាលរបស់យើងវាហាក់ដូចជាមានអំណាចដូចចចកឬកោមប្រវែងចាំកន្ទប់យើងជាប្រចាំអញ្ចឹងឬក៏ជាតឡាការដែលចាំកាត់ទោសយើងថាខុសឬក៏ត្រូវណាអញ្ចឹងយើងនឹងរៀនទាំងអស់គ្នាហើយធ្វើបន្តិចម្ដងបន្តិចម្ដងដើម្បីយើងអាចស្រឡាញ់ខ្លួនឯងបានអញ្ចឹងយើងបកទៅចំណុចទី1វិញថា ធ្វើម៉េចស្រឡាញ់ខ្លួនឯងដោយគោរពរាងកាយរបស់ខ្លួនឯងដោយ ស្ដាប់រាងកាយរបស់ខ្លួនឯងអូស្រីម៉ៅគេងលក់បាត់ហើយណានៅគៀនខ្ញុំចាយើងត្រូវគោរពរាងកាយរបស់ខ្លួនឯងយ៉ាងម៉េចមានន័យថាបើឃ្លានគឺញ៉ាំបើហត់គឺសម្រាកបើងងុយយើងគេងណាយើងស្ដាប់រាងកាយរបស់យើងតើរាងកាយរបស់យើងត្រូវការអីបើឈឺរកឆ្នាំជាបាល បើចុករយត្រូវរកកន្លែងម៉ាស្សានេះហើយគេហៅថាស្ដាប់រាងកាយរបស់យើងប៉ុន្តែវាពិបាកខ្ញុំលើកឧទាហរណ៍អ្នកខ្លះណាគាត់ឃ្លានគាត់អត់តញ៉ាំហ៊ានញ៉ាំទេព្រោះថាគាត់ត្រូវគិតថាគាត់មានលុយគ្រប់សម្រាប់ញ៉ាំអត់ចុះបើគាត់ញ៉ាំពេលហ្នឹងណាគ្រួសាររបស់គាត់បានអីគាត់ត្រូវសន្សំណាឬមួយក៏មានពាក្យចេញមកថាណាគិតតែពីស៊ីស៊ីស៊ីស៊ីស៊ីស៊ីគ្មានចេះគិតសន្សំចេះគិតទុកដាក់អីណាគិតដោះក្រុមគ្រួសារណាអ្នកនៅរងចាំ អឺយើងបតក់ឲ្យគ្មានអីញ៉ាំទេឬក៏អីជាដើមណាអញ្ចឹងនៅ ពេលដែលមានការបន្ទោសទាំងអស់នេះអ្នកនរអស់គ្នាត្រូវមានលទ្ធភាពវិភាគវាបើសិនជាមិនទាន់ចេះវិភាគទេអាចមើលវីដេអូរបស់ខ្ញុំវិញដែលខ្ញុំដាក់នៅក្នុង card YouTube នេះណាឬមួយក៏នៅក្នុង description នៃវីដេអូរបស់ខ្ញុំថាធ្វើយ៉ាងម៉េចដើម្បីបញ្ឈប់កាត់បន្ថយឬក៏កាត់បន្ថយការបន្ទោសខ្លួនឯងបានយើងត្រូវចេះពិចារណាដើម្បីឲ្យខ្លួនយើងមានលទ្ធភាពគោរពខ្លួនឯងបាន វាជារឿងសំខាន់វាជារឿងសំខាន់ រាងកាយរបស់យើងត្រូវការចំណីចំណីទាំងអស់នោះងាយស្រួលបំផុតគឺអាហារនិងការសម្រាកឲ្យបានគ្រប់គ្រាន់នឹងការថែទាំពីខាងក្រៅដូចជាការម៉ាស្សាឬក៏ការចម្បាច់គក់អីនឹងជាដើមនោះវាធ្វើរាងកាយរបស់យើងមានអារម្មណ៍ស្រួលខ្លួនហើយបានសម្រាកហើយបានទទួលចំណីគ្រប់គ្រាន់បើយើងអត់ឲ្យចំណីរាងកាយរបស់យើងទេយើងគ្មានកម្លាំងនឹងធ្វើអីទៀតទេកន្លែងនេះហើយដែលយើងត្រូវគិតថាតាបើឃ្លានតញ៉ាំយ៉ាងម៉េចមានអ្នកខ្លះគាត់ថាញ៉ាំអីបើមិនចេះធ្វើអីញ៉ាំផងហ្នឹង ចាំអត់ចេះធ្វើអីញ៉ាំទេទៅទិញញ៉ាំនៅខាងក្រៅអ្នកហើយគាត់អាចលើកឡើងទៀតថាទៅទិញញ៉ាំនៅខាងក្រៅអីបើអស់កម្លាំងចង្ងប់អីនេះគ្មានកម្លាំងអីជិះទៅទិញអាហ្នឹងយើងត្រូវតែរៀនត្រូវតែរៀនថែទាំខ្លួនឯងខ្វះអីម៉ូតូដប់យើងហៅម៉ូតូដប់ ណាឲ្យគេទៅទិញឲ្យយើងសិនថាអត់លុយបានអីឲ្យបន្ទប់ដឹកទៅទិញមិនខ្វះទេអ្នកដែលចិត្តបានជាមួយយើងមែនទេយើងនៅស្រុកខ្មែរទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនយើងគឺយើងមានទាំងអស់មែនទេសុំថាអូពូអើយទិញឲ្យខ្ញុំសិនមកខ្ញុំជពាក់លុយថ្លៃបន្ទប់ដឹកសិនព្រោះខ្ញុំអស់កម្លាំងខ្លាំងហើយខ្ញុំត្រូវការញ៉ាំខ្ញុំឃ្លានណាអ្នកដែលយើងស្គាល់ចិត្តស្និទ្ធគាត់ប្រកាសចិត្តទៅទិញឲ្យយើងហើយថ្ងៃក្រោយនៅពេលដែលយើងមានលុយយើងជូនគាត់វិញទៅណាខ្ញុំគិតថាយើងធ្វើទៅរួច ហើយខ្ញុំក៏បានឆ្លងកាត់ដែរមិនមែននិយាយប្រាប់អ្នកទាំងអស់គ្នាដោយសារតែមិនតបានឆ្លងកាត់ខ្លួនឯងទេអញ្ចឹងត្រូវតែជឿថាយើងខ្លួនឯងមានលទ្ធភាពថែទាំថ្នាក់ថ្នមខ្លួនឯងបានបើឃ្លានណាឲ្យខ្លួនឯងញ៉ាំទៅកុំភ័យខ្លាចធាត់ណាវាមិនធាត់ដោយសារញ៉ាំទេ តែបើសិនជា stress ពិបាកចិត្តប្រហែលជាអាចធាត់ជាងណាអញ្ចឹងបើសិនជាខត់យើងសម្រាបើសិនជាងងុយយើងគេងកុំបង្ខំខ្លួនឯង ឲ្យរែកអំរែកគ្រប់បែបយ៉ាងកុំបង្ខំខ្លួនឯងឲ្យធ្វើហួសពីកម្លាំងដែលយើងអាចធ្វើទៅបានថ្ងៃណាមួយនេះគឺដួលក្រឹបតើបានអ្នកណាធ្វើជំនួសយើងអូខេអញ្ចឹងត្រូវតែថែទាំផ្ដល់នៅការគោរពដល់រាងកាយរបស់យើងណាបន្តមកទៀតយើងនិយាយអំពីការផ្ដល់ការគោរពដល់ចិត្តរបស់យើងតើធ្វើយ៉ាងម៉េចទើបយើងអាចផ្ដល់ការគោរពដល់ចិត្តរបស់យើងបានអាចស្ដាប់ចិត្តរបស់យើងបានណាវាក៏អត់ងាយស្រួលដែរ ប៉ុន្តែត្រូវដឹងថាចិត្តរបស់យើងចង់បានអីដំបូងផុតណាបើចង់ដើរលេងយើងត្រូវអនុញ្ញាតឲ្យខ្លួនយើងទៅដើរលេងដើម្បីបំពេញចំណៃឲ្យចិត្តយើងណាបើចង់ស្រែកយំយើងអនុញ្ញាតឲ្យខ្លួនយើងអង្គុយចុះស្រែកយំឬក៏ទៅឈរនៅលើកំពូលភ្នំស្រែកឲ្យអស់មួយទំហឹងឲ្យឲ្យឲ្យបានធូរទ្រុងណាហើយបើសិនជាចង់សុបាយនឹងយើងអាចទៅដើរលេងទៅច្រៀងទៅរួមទៅជួបមិត្តភ័ក្តិញ៉ាំអាហារអីចឹងជាដើមអនុញ្ញាតឲ្យខ្លួនឯងធ្វើណាបើចង់បានសក់វែងទុកសក់វែង បើចង់បានសក់ខ្លីដូចម៉ាលីនកាត់សក់ខ្លីដូចម៉ាលីនណាបើចង់ស្លៀកខោខ្លីស្លៀកខោខ្លីបើចង់មានចរិតរពលរពុយរពឹសយើងរពឹសតាមចិត្តណាទោះបីគេថាធំមិននៅរពលរពុយគ្មានដឹងអីធ្វើចរិតដូចកូនក្មេងយើងដែរឃើញមនុស្សធំគួរឲ្យស្រឡាញ់ជាងកូនក្មេងនេះអត់ទេជាងកូនក្មេងគួរឲ្យស្រឡាញ់ណាជាងហេតុអីក៏យើងមិនអនុញ្ញាតឲ្យខ្លួនឯងមានចរិតមួយដ៏គួរឲ្យស្រឡាញ់ណាដ៏គួរឲ្យក្រឹតដ៏គួរឲ្យខ្នាញ់ហ្នឹងអញ្ចឹង ត្រូវធ្វើម៉េចសួរខ្លួនឯងថាការបន្ទោសនឹងវាចេញមកពីណាណាឧទាហរណ៍ថាយើងចូលចិត្តចរិតរពលរពោចយើងអាចលើសូរពាក្យបន្ទោសមួយថាបើសិនជាបរោះគាត់អាចលើសូរពាក្យថាស្អីហែងមិននឹងធឹងចឹងអាណាយកធ្វើប្តីជាដាណាឬក៏ជាស្ត្រីគេថាអូរពលរពោចធ្វើចរិតដូចកូនក្មេងអញ្ចឹងគ្មានអាណាគេស្រឡាញ់ណាឬមួយក៏គេថាអីស្រីខាងលក្ខស្រីចរិតមិនល្អមិនសមជាស្ត្រីខ្មែរចឹងជាដាចំពេលយើងលើការបន្ទោសទាំងអស់នេះ តែយើងនឹងត្រូវធ្វើយ៉ាងម៉េចរៀនណារៀនដកយកការបន្ទុកនោះចេញក្រៅខ្លួនដើម្បីឲ្យខ្លួនយើងអាចបំពេញអាចគ្រប់ចិត្តរបស់ខ្លួនឯងបានចាចំណុចបន្តទៀតគឺយើងត្រូវបង្កើតនៅចំណុចទី3យើងត្រូវបង្កើតឬក៏រក្សាបរិយាកាសរស់នៅជុំវិញអ្នកនៅជុំវិញខ្លួនរបស់យើងហ្នឹងដែលជាអ្នកផ្ដល់សេចក្តីសុខឲ្យយើងរក្សានៅទំនាក់ទំនងល្អបង្កើតនៅទំនាក់ទំនងល្អ អញ្ចឹងអ្នកដែលយើងត្រូវបង្កើតរំអ្នកចំណងល្អទី1អ្នកណាគេទាញមើលទាញត្រូវអត់ចាអ្នកដែលយើងត្រូវទៅរក្សាទំនាក់ទំនងល្អទី1គឺខ្លួនឯងគឺរក្សាទំនាក់ទំនងល្អជាមួយនឹងខ្លួនឯងកុំមើលខ្លួនឯងដោយកែវភ្នែកតិទៀនកុំមើលខ្លួនឯងដោយយើងហៅអីគេអាអាវិចារណញ្ញាណដែលតិទៀនយើងរហូតកុំមើលខ្លួនឯងដោយក្តីបន្ទោសណា ប៉ុន្តែយើងមើលខ្លួនឯងយ៉ាងហោចណាស់យ៉ាងហោចណាស់បើមិនតន់ឈានទៅដល់ការមើលខ្លួនឯងដោយសរសើរទេត្រូវមើលខ្លួនឯងដោយ nerd ទៅមើលខ្លួនឯងដោយអព្យាក្រឹតណាឲ្យឃើញថាខ្លួនឯងជាអ្នកណាឲ្យឃើញថាខ្លួនឯងមានអ្វីកន្លែងហ្នឹងសំខាន់ណាស់ដើម្បីរក្សាទំនាក់ទំនងល្អមួយជាមួយនឹងខ្លួនឯងនិយាយទៅទៅចម្លែកតែមានស្អីខ្លួនឯងរក្សាទំនាក់ទំនងល្អជាមួយខ្លួនឯងអ្នកទាំងអស់គ្នាដែលដែលដែលគិតថាខ្លួនឯងអត់ដែលមើលឃើញខ្លួនឯងល្អទេ ចឹងកន្លែងហ្នឹងគឺគ្រោះថ្នាក់បំផុតណាចឹងយើងត្រូវមានលទ្ធភាពមើលខ្លួនឯងល្អណាមិនបាច់ចាំឲ្យគេមើលឃើញយើងល្អឲ្យដូចចម្រៀងអីមើលឃើញអូនល្អខ្លះផងមិនបាច់ទេណាយើងយើងត្រូវមើលខ្លួនឯងឲ្យឃើញនៅចំណុចល្អរបស់ខ្លួនឯងបង្កើតទំនាក់ទំនងល្អរបស់ខ្លួនដូចជាមួយនឹងខ្លួនឯងខ្ញុំលើកឧទាហរណ៍ថាដូចជាព្រឹកឡើងណាឆ្លុះកញ្ចក់ប្រវល់រៀងមើលមកជុំស្រាប់តាអូក្បាលពោះក៏ផ្លែកផ្លែកដឹងតាស៊ីណាគ្មានគិតអី អត់ស្អាតអត់អីចឹងគ្មានសិចស៊ីគ្មានអីប្រុសណាគេស្រឡាញ់ណាឬមួយក៏មនុស្សប្រុសគាត់បបលគ្រូបញ្ចុំឆ្លោះកញ្ចក់ពេលព្រឹកអើយសាច់ដុំបន្តិចក៏គ្មានគ្មានស្រីណាគេមើលមុខទេឧទាហរណ៍ណាអញ្ចឹងបើសិនជាយើងបន្តមើលខ្លួនឯងនៅក្នុងកែវភ្នែកតិចទៀនបែបនេះយើងអត់មានទំនាក់ទំនងល្អទំនាក់ទំនងដែលសុខទំនាក់ទំនងដែលមានក្តី សុខដុំរមនាជាមួយខ្លួនឯងទេ អញ្ចឹងត្រូវរៀនចាប់ផ្ដើមពីការកែប្រើកែវភ្នែកអព្យាក្រឹតរហូតទៅដល់កែវភ្នែកដែលសរសើរខ្លួនឯងណាឧទាហរណ៍ដូចជាម៉ាលីនណាបើតែឆ្លងចក់មើលខ្លួនឯងឃើញក្បាលពោះក៏ផ្លែកផ្លែកម៉ាលីនអត់មានតែគិតថាអាក្រក់មើលទេម៉ាលីនឃើញមើលឃើញតែអើយក្បាលពោះក៏ផ្លែកផ្លែកឡើងគួរឲ្យស្រឡាញ់ហើយបើសិនជាមើលខ្លួនឯងណាឆ្លោះកញ្ចក់មើលមុខខ្លួនឯងអ្នកខ្លះអាចមើលឃើញថាអូភ្នែកកលឹបណាគ្មានតបកគ្មានអីប៉ុន្តែសម្រាប់ខ្ញុំអត់ទេឆ្លងកញ្ចក់មើលមុខខ្លួនឯងថា ពណ៌ខ្ញុំពេញរហូតទោះបីជាមិនបានគេងឬក៏គេងក៏នៅតែពេញរហូតដែរហើយភ្នែករបស់ខ្ញុំកលឹបហ្នឹងប៉ុន្តែមិនដែលមានរង្វង់ខ្មៅក្រោមភ្នែកទេទោះជាគេងអត់ឆ្អែតមិនក៏គ្មានអ្នកណាមើលឃើញថាថាខ្ញុំគេងអត់ឆ្អែតដែរអូខេអញ្ចឹងត្រូវចេះមើលឃើញនៅភាពល្អរបស់ខ្លួនឯងអឺត្រូវចេះមើលឃើញនៅសម្រស់ដែលខ្លួនឯងមានអត់មាន អ្នកណាមួយ perfect ទេណាអត់មានអ្នកណាមួយកើតមកស្អាតគ្រប់យ៉ាងទាំងអស់ទេ អ្នកដែលគេមានអារម្មណ៍ថាខ្លួនគេស្អាតគឺដោយសារតែគេចេះមើលឃើញកន្លែងស្អាតរបស់គេណាអញ្ចឹងយើងត្រូវរៀនដូចគ្នាហើយយើងត្រូវរៀនឈប់បន្ទោសខ្លួនឯងណាប្រើកែវភ្នែកដែលគ្មានការបន្ទោសមើលខ្លួនឯងនៅពេលដែលយើងកេងចំតិតណាមិនព្រមក្រោកកុំមើលយើងខ្លួនឯងក្នុងកែវភ្នែកថាកុំជិលអាំងផេះណាវាវាទៅណាមិនរួចទេវានៅតែក្ររហាមអញ្ចឹងកុំខ្វល់ យើងគេងដើម្បីសន្សំកម្លាំងគេងចំតឹកឡើងគួរឲ្យស្រឡាញ់ដូចកូនជ្រូកទៅបង្កើតចឹងចាអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចធ្វើបានណាបង្កើតទំនាក់ទំនងល្អជាមួយខ្លួនឯងហើយយើងបង្កើតទំនាក់ទំនងល្អជាមួយខ្លួនឯងខ្ញុំលើកឧទាហរណ៍ទៅដែរខ្ញុំធ្លាប់ live នៅក្នុង Facebook ដើម្បីធ្វើម៉េចយើងអាចរស់នៅក្នុងបរិយាកាសវិជ្ជមាននេះគឺជាទឹកកលាកៅណាយើងត្រូវរៀនមើលឃើញទឹកកលាកៅនឹងយ៉ាងម៉េចអ្នកខ្លះគាត់មើលឃើញអាកន្លែងដែលអត់មានទឹក អ្នកខ្លះគាត់មើលឃើញកលាស់ដែលមានទឹកអ្នកដែលមើលឃើញកលាស់មាន ទឹកនេះគឺមានសេចក្តីសុខរហូតព្រោះគាត់មើលហើយគាត់ថាបានតែកលាស់កៅប៉ុណ្ណឹងផឹកទៅបាត់ស្រេចេះប៉ុន្តែអ្នកដែលមើលខាងកលាស់អត់មានទឹកគាត់ថា ទឹកទៅកលាស់កៅនោះផឹកទៅអីវាមិនបាត់ស្រេចេះគាត់អត់ផឹកទេទឹកនោះចាអញ្ចឹងគាត់នឹងរស់នៅក្នុងស្ថានភាពអវិជ្ជមានរហូតចំណែកឯអ្នកដែលអាចមើលឃើញទឹកកលាស់កៅដែលមាននេះអ្នកនោះនឹងបានញ៉ាំទឹកហ្នឹងហើយ បាត់ស្រេកទឹកហើយរស់នៅមានសេចក្តីសុខឃើញញ៉ាំអត់ទាំងអស់ផងចាអញ្ចឹងបន្ទាប់មកទៀតតើធ្វើម៉េចដើម្បីបង្កើតនៅទំនាក់ទំនងល្អជាមួយនឹងក្រុមគ្រួសារចាយើងរក្សាទំនាក់ទំនងល្អជាមួយយើងខ្លួនឯងណាហើយបន្ទាប់មកទៀតយើងត្រូវ មានទំនាក់ទំនងល្អនៃជីវិតគ្រួសាររបស់យើងនិយាយគ្រួសារខ្ញុំអត់និយាយជីវិតគូទេណាខ្ញុំខ្ញុំបែងចែកដាច់ចេញពីគ្នា យើងត្រូវមានរក្សាឬក៏បង្កើតនៅទំនាក់ទំនងជាមួយនឹងមនុស្សនៅក្នុងគ្រួសាររបស់យើងដែលនាំនៅក្តីសុខឲ្យយើងជឿខ្ញុំ កាលណាអ្នកទាំងអស់គ្នារក្សានៅសមាជិកគ្រួសារឬក៏រស់នៅក្បែរគ្រួសារជាមួយនឹងគ្រួសារដែលគាត់មិនមានការមើលឃើញយើងដោយសុតិដ្ឋិនិយមដែលគាត់ចេះតែបន្ទោសចេះតែបង្អាក់ចេះតែប្រៀបធៀបណាចេះតែដៀលយើងគ្រប់បែបយ៉ាង គឺអត់មានសេចក្តីសុខទេទាំងយើងទាំងគាត់ព្រោះម្នាក់ម្នាក់អត់រកសុខអត់ឃើញផងហ្នឹងណាឃើញតែឃើញតែភាពអឺមិនល្អរបស់គ្នាទៅវិញទៅមកយើងក៏ពិបាកទទួលយកនៅពេលដែលគេ deal យើងរហូតហើយគេក៏ពិបាកទទួលយកយើងដែលឃើញយើងនឹងមិនដូចអ្វីដែលគេចង់បានរហូតចឹងអញ្ចឹងវាជាបរិយាកាសមួយដែលមានទំនាក់ទំនងខ្មៅងងឹតជាទំនាក់ទំនងដែលមិនបង្កើតឲ្យយើងមានក្តីសុខណាកុំឲ្យមានទំនាក់ទំនងនៅក្នុងជីវិតយើងយើងអាចមានវិធី គឺដកអ្នកនោះចេញពីចិត្តយើងមានន័យថាអ្នកនោះអាចជាលក្ខណៈរូបសាស្ត្រនៅក្បែរយើងនៅនឹងមុខយើងនៅក្នុងផ្ទះជាមួយយើងប៉ុន្តែនៅក្នុងចិត្តយើងអ្នកនោះឡើងមានអ្វីដែលអាចឡើងមានអំណាចអាចធ្វើឲ្យប៉ះពាល់ក្តីសុខក្នុងចិត្តរបស់យើងបានទៀតហើយវាពិបាកជាងណាបើសិនជាធ្វើជាលក្ខណៈរូបសាស្ត្រអ្នកនឹងមិនប្រកក្តីសុខឲ្យយើងយើងចិត្តយើងឆ្ងាយ អាហ្នឹងឬមួយក៏យកអ្នកហ្នឹងទៅឲ្យឆ្ងាយអាហ្នឹងគឺងាយស្រួលជាងប៉ុន្តែនៅឃើញមុខគ្នារាល់ថ្ងៃហើយគេនិយាយតែយើងមិនឲ្យគេប៉ះពាល់លើយើងបានឧទាហរណ៍ថា គេនិយាយប្រាវមកដូចចាក់ទឹកលើក្បាលទាពាក្យហ្នឹងយើងដែរឃើញនេះគឺជាវិធីសាស្ត្រការពារខ្លួនរបស់យើងការពារសេចក្តីសុខរបស់យើងដោយទុកខ្លួនឯងដូចក្បាលទាចឹងចា ចាក់មកប្រហែលធំក៏មិនទៅទឹកដែរឬមួយក៏គេទឹកស្រក់លើស្លឹកជ្រូក មិនជ្រាបទេចាចាក់មិនគុំជ្រាបដែរបើអ្នកទាំងអស់គ្នាធ្វើបានបែបនេះអ្នកទាំងអស់គ្នានឹងមានសេចក្តីសុខនៅក្នុងចិត្តទោះជាប្រឈមជាមួយនឹងអ្នកដែលនៅក្បែរខ្លួនយើងតិទៀនយើងយ៉ាងណាក៏ដោយដែរណាខ្ញុំនឹងមានវីដេអូមួយផ្សេងទៀតដែលនិយាយពីធ្វើម៉េចអាចមានសេចក្តីសុខប្រឈមនឹងការតិទៀនឬក៏កែផ្នែករបស់អ្នកដតីដែលខ្ញុំហៅថាមានសមត្ថភាពធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងណាយើងនឹងរងចាំមើលវីដេអូនោះទាំងអស់គ្នា ហើយកុំភ្លេច subscribe ផងដើម្បីដឹងថាមានវីដេអូថ្មីរបស់ខ្ញុំហើយក៏ជាការលើកទឹកចិត្តដល់ខ្ញុំផងដែរណាយានតទៀតឡៃទៅឲ្យគេ subscribe ហ្នឹងស៊ីម៉ោងចាអញ្ចឹងនេះគឺជាការបង្កើតទំនាក់ទំនងជាមួយនឹងគ្រួសារកន្លែងនេះខ្ញុំដឹងថាអ្នកនរគ្នានឹងជួបការពិបាកមួយដ៏ធំ ហើយបើសិនជាយើងប្រៀបធៀបការបន្ទោសនេះទៅនឹងសត្វចចកដែលខ្ញុំប្រើពាក្យចចកបាញ់មិញកចកនេះចកោមវែងចកោមវែងជាកចកមុនទៅទៀតណាចចកនេះគឺថាអាចខំយើងអាចធ្វើឲ្យយើងជាប់កែមនៅនឹងតែម្ដងគឺពាក្យតិទៀនថារមិលគុណចាការបន្ទោសថារមិលគុណនេះវាធ្ងន់ណាស់ព្រោះយើងជាកូនព្រោះយើងជាប្អូនព្រោះយើងជាក្មួយព្រោះយើងជាអីជាដើមនេះបើសិនជាយើងអឺច្រានចោលពាក្យច្រានចោលការ តិចទៀនរបស់អ្នកដែលធំជាងយើងគឺគេដៀលយើងថារមិលគុណជាពិសេសរវាងកូនហើយនិងឪពុកម្ដាយអញ្ចឹងយើងត្រូវរៀនណារៀនកន្លែងនេះគឺធ្វើសមាធិក៏បានអីក៏បានដើម្បីរៀនដកយកការបន្ទោសនេះចេញពីខ្លួនឯងណារៀនមើលឃើញខ្លួនឯងថាមិនមែនជាមនុស្សរមិលគុណរៀនមើលឃើញខ្លួនឯងថាអ្វីដែលយើងធ្វើវាអត់ពាក់ព័ន្ធជាមួយនឹងគុណហើយនឹងទោសទេអ្វីដែលយើងធ្វើគឺយើងធ្វើដើម្បីការពារបេះដូងរបស់យើងដើម្បីឲ្យបេះដូងរបស់យើងមានសេចក្តីសុខ បន្តមកទៀតបើការទំនាក់ទំនងល្អឬក៏រក្សាទំនាក់ទំនងល្អជាមួយនឹងជីវិតគូវាគឺជារឿងដែលដែលពិបាកក្នុងការអឺរក្សាទំនាក់ទំនងល្អបើសិនជាយើងមិនមែនគូប្រេងខ្ញុំប្រើពាក្យហ្នឹងណាអញ្ចឹងអ្វីដែលជាមធ្យោបាយល្អគឺថាស្វែងរកគូប្រេងឲ្យជួបចាំនៅជាមួយអ្នកនោះចាំនៅជុំគ្នាណា អឺប៉ុន្តែវាអត់ងាយស្រួលទេមែនទេព្រោះភាគច្រើននៅប្រទេសខ្មែរយើងការរើសគូគឺមិនមែនយើងបានរើសចិត្តឯងទេហើយនៅពេលដែលរើសរួចហើយក៏មិនងាយក្នុងការបែកគ្នាឬក៏លែងគ្នាដែលយើងជួបប្រទះនឹងការតិចទៀនជាច្រើននេះតែបើចង់បើចង់រៀនថាធ្វើម៉េចរួចផុតពីការតិចទៀនរំដោះខ្លួនរួចផុតពីការតិចទៀនរបស់អ្នកដតីកុំភ្លេចណានឹងមានវីដេអូផ្សេងទៀតនៅថ្ងៃអនាគតចាអញ្ចឹង នៅក្នុងជីវិតគូសម្រាប់ខ្ញុំមធ្យោបាយរបស់ខ្ញុំគឺខ្ញុំរកឲ្យតល់តែឃើញនៅគូប្រេងរបស់ខ្ញុំព្រោះថា ពាក្យថាគូប្រេងមានតែដាក់មកគឺចូលងាំគ្នាល្អតែម្ដងណាចូលងាំគ្នាល្អតែម្ដងគឺអាចរស់នៅជាមួយគ្នាដោយសុខដុមរមនាអាចមើលឃើញចំណុចល្អរបស់គ្នាមានន័យថានៅពេលដែលគាត់មើលឃើញមើលមើលមកកាន់យើងឬក៏យើងមើលទៅកាន់គាត់ អត់ឃើញអាកលាស់កៅដែលអត់ទឹកនេះទេគឺឃើញតែអាកលាស់កៅដែលមាន ទឹកកន្លែងហ្នឹងដែរជាជីវិតគូមួយដែលមានសុភមង្គលមានន័យថាភាពដែលមិនល្អឥតខ្ចោះវាមិនធ្វើឲ្យយើងពិបាកហើយភាពដែលល្អរបស់ដៃគូជីវិតរបស់យើង ធ្វើឲ្យយើងរីករាយធ្វើឲ្យយើងពោពេញមានបេះដូងរបស់យើងពោពេញតែក្តីសុខតែវាអត់ងាយស្រួលទេអញ្ចឹងលើខ្ញុំខ្ញុំនឹងឲ្យយោបល់ពាក់ព័ន្ធថាចុះ បើសិនជាយើងមានគូទៅហើយតែយើងត្រូវធ្វើយ៉ាងម៉េចដើម្បីមានតំណែងតំណងល្អជាមួយដៃគូរបស់យើងចំណុចទី1ដែលសំខាន់ជាងគេគឺត្រូវឲ្យមាន communication ត្រូវតែប្រាប់គ្នាទៅវិញទៅមក ត្រូវតែមានត្រូវតែបង្កបរិយាកាសឲ្យម្នាក់ម្នាក់អាចយល់ពីគ្នាបានទៅវិញទៅមកណាបើសិនជាមានទាស់ពាក្យទាស់សម្ដីជាមួយគ្នា យើងត្រូវមានលទ្ធភាពហើយគាត់ដៃគូរបស់យើងក៏ត្រូវមានលទ្ធភាព ចរចាឬក៏និយាយទៅកាន់ម្នាក់ទៀតដើម្បីឲ្យម្នាក់ទៀតដឹងថាតើយើងកំពុងមានអារម្មណ៍យ៉ាងម៉េចតើសម្ដីរបស់គាត់នឹងវាប៉ះពាល់ដល់យើងបែបណាហើយសម្ដីរបស់យើងវាប៉ះពាល់ដល់គាត់បែបណាកាយវិការរបស់យើងប៉ះពាល់ដល់គាត់បែបណាកាយវិការរបស់គាត់ប៉ះពាល់ដល់យើងបែបណាបើសិនជាអ្នកទាំងអស់គ្នាអាចធ្វើបានកន្លែងនេះណាជិះជាងដែលងាំដាក់គ្នាប៉ុន្តែធ្វើមិនឲ្យសារ មានការផ្លាស់ប្ដូរសារជាមួយគ្នាសាររបស់យើងបានទៅដល់គាត់សាររបស់គាត់បានមកដល់យើងជជែកដោយសន្តិវិធីបើសិនជាយើងធ្វើបានមានថាយើងបង្កើននូវបរិយាកាសមួយដែលអ្នកទាំងពីរអាចរស់នៅជាមួយគ្នាបានដោយសារតែការយល់ពីគ្នាទៅវិញទៅមកឧទាហរណ៍ថានៅពេលដែលលោកប្តីគាត់ប្រើពាក្យថាអូយមកដល់ផ្ទះបាយមិនដែរឆ្អិនតាន់ពេលអូខេជាប្រពន្ធប្រកាសជាប៉ះពាល់ហើយ ព្រោះហត់ព្រោះនឿយត្រូវធ្វើគ្រប់បែបយ៉ាងស្ត្រីខ្លះគាត់ធ្វើការខាងក្រៅផងហើយគាត់ត្រូវរៀបចំបាយទឹកនៅផ្ទះទៀតអញ្ចឹងបើលឺពាក្យសម្ដីនេះក្តៅលោកកជីអត់មែនណាក្តៅលោកជីឆេវហ្មងណាហើយបើសិនអ្នកខ្លះគាត់ថាទ្រាំទ្រាំទ្រាំកុំទ្រាំណាពាក្យថាទ្រាំនេះនឹងធ្វើឲ្យអ្នកទាំងគ្នាថ្ងៃណាមួយផ្ទុះតែម្ដងឬមួយក៏មិនផ្ទុះតែរលាយក្តីស្រឡាញ់ក្តីស្រឡាញ់រលាយដោយសារតែការទ្រាំអញ្ចឹងកុំទ្រាំខឹងតិច ប្រាប់ប៉ុណ្ណឹងខឹងច្រើនប្រាប់អាច្រើនហ្នឹងណានិយាយចេះតែអស់ថាបងពេលបងប្រើពាក្យបែបហ្នឹងវាប៉ះពាល់ដល់អារម្មណ៍អូនណាណាអូនអត់អង្គុយលេងទេប៉ុន្តែធ្វើម៉េចវាយឺតដោយសារបែបនេះវាយឺតដោយសារបែបនោះថ្ងៃក្រោយតើបងអាចកំប្រើពាក្យនឹងបានអត់បើមកដល់ណាបាយមិនតន់ឆ្អិនបានញ៉ាំហើយបងជួយបន្តិចមកណាដល់អូនក៏មានកម្លាំងចិត្តដែរដល់ពេលដែលបងឯងជួយខ្លះមែនទេដោយសារជាយើងអាចនិយាយចឹងបាន វានឹងមានកិច្ចសារនឹងវានឹងបានផ្ញើទៅផ្ញើមករវាងជីវិតជាដៃគូណាឧទាហរណ៍ជាបរោះចឹងស្ត្រីតាមពិតមាត់ច្រើនរញ៉ាំរញ៉ៅក៏ភាកច្រើនចាហើយនៅពេលដែលលោកប្តីមកធ្វើការអីចឹងណាហត់នឿយមកពីធ្វើការណាអាចថាគ្រាន់តែដើរចូលមកបើកទ្វារខ្វាក់ប្រពន្ធលេងតាំងពីចម្ងាយបាត់ហើយណាស្អីមកដល់ផ្ទះមកអត់កម្មើបើទៅជួបស្រីមើមករិចឬសូតែប៉ុណ្ណឹងប្តីក្តៅលើជាងើង ព្រោះមិនដែលបានទៅជួបស្រីហ្នឹងទៅមកធ្វើការឧទាហរណ៍ណាស្រាប់តែលឺសូរចឹងក្តៅលើកជាងើកចាំមើលហើយតែថាចឹងថ្ងៃក្រោយអញធ្វើហើយមើលអញទៅជួបស្រីមែនហ្មងអត់ប្រយោជន៍ទេអាការផ្កើនបែបនេះប៉ុន្តែបើសិនជាយើងអង្គុយចោះណាហើយយើងមានលទ្ធភាពធ្វើឲ្យប្រពន្ធរបស់យើងត្រជាក់ចុះវិញហើយប្រាប់ថាអូនណាថ្ងៃនេះបងហត់ណាថ្ងៃនេះការងារបងច្រើន ឬមួយក៏បងជិះមកតាមផ្លូវស្ទះចរាចរណ៍ហើយបងមួម៉ៅដោយសារតែអាឡាននោះវា supply បងម៉ូតូយើងវាទូចវាមើលងាយឧទាហរណ៍អញ្ចឹងយើងអាចប្រាប់គាត់ណាអូនឯងថ្ងៃក្រោយកុំប្រើពាក្យនឹងអីវាប៉ះពាល់ដល់អារម្មណ៍បងណាបងក៏ជាមនុស្សអូនឯងក៏ជាមនុស្សអត់មានស្រីមានប្រុសទេណាអញ្ចឹងធ្វើម៉េចកុំឲ្យប៉ះពាល់ដល់អារម្មណ៍គ្នាទៅវិញទៅមកនេះគឺជាឧទាហរណ៍របស់ខ្ញុំណាតែខ្ញុំក៏ដឹងដែរថាអ្នកនរអគ្នាអាចចេញបានតាមផ្លូវណាតែសំខាន់ក្នុងការរក្សាទំនាក់ទំនងមួយដែលផ្ដល់សេចក្ដីសុខឲ្យគ្នាទៅវិញទៅមក ចំណុចបន្ទាប់ទៀតក្នុងការបង្កើតនៅទំនាក់ទំនងល្អដែលមានសេចក្តីសុខគឺទំនាក់ទំនងជាមួយមិត្តភ័ក្តិយើងរក្សាឲ្យបានជាមួយនឹងមិត្តភ័ក្តិនៅមិត្តភ័ក្តិណាដែលផ្ដោតក្តីសុខឲ្យយើងនៅមិត្តភ័ក្តិណាដែលលើកទឹកចិត្តយើងតែបើសិនជាមិត្តភ័ក្តិណាដែលជួបម្ដងម្ដងមានតែការតិចទៀនមិនបាច់ទេណាមិនចាំមានអ្នកនោះនៅក្នុងចិត្តយើងទេមិនបាច់ចាំមានអ្នកនោះនៅក្នុងជីវិតយើងក៏បានដែរខ្ញុំលើកឧទាហរណ៍មួយពាក់ព័ន្ធនឹងរឿងធាត់មិត្តភ័ក្តិខ្លះ គាត់នឹងឃើញមុខងាប់ហើយឡើងដូចជ្រូកណាបាយតែប្រហែលខែសោះហើយធាត់ឡើងដូចជ្រូកចឹងអាក្រក់មើលពេលយើងលឺហើយអ្នកដែលត្រូវធាត់ហ្នឹងអ្នកដែលបានធាត់ហ្នឹងពេលដែលលឺហើយប្រកាសជាប្រកាសជាចង់ផ្ទុះហ្មងបើថាអតេះភ្លើងវិញថាអាអាអាផ្សែងហ្នឹងផ្ទុះចេញតាមចេញពីគ្រប់កន្លែងហ្មងចាអញ្ចឹងនៅមិត្តភ័ក្ដិបែបនេះចូលល្អណាយើងមិនបាច់មានទេ ប៉ុន្តែបើសិនជាយើងថាចង់រក្សាមិត្តភាពមួយគាត់អាចប្រាប់គាត់ថាកុំប្រើពាក្យហ្នឹងខ្ញុំអត់ចូលចិត្តទេហើយបើមិត្តភ័ក្តិដែលល្អវិញខ្ញុំលើកឧទាហរណ៍ដែរនៅពេលដែលឃើញយើងធាត់យើងទៅដល់ក៏ប្រកាសថាជុំអើយហើយឥឡូវធាត់ណាស៊ីឆ្ងាញ់ដេកស្រួលមែនបានធាត់ចុះបើស៊ីឆ្ងាញ់ដេកស្រួលធាត់តទៀតចុះខ្ញុំមិនថាទេប៉ុន្តែបើសិនជាពិបាកចិត្តហើយគាត់តែបញ្ញាំស្គរញ៉ាំអីហើយ stress បាក់ជាធាត់អញ្ចឹងកុំភ្លេចខ្ញុំគឺជាមិត្តម្នាក់ដែលអាចអង្គុយស្ដាប់ហើយបានណានេះគេហៅថាមិត្តល្អ នេះគេហៅថាមិត្តចេះដឹងសុខទុក្ខអូខេអញ្ចឹងធ្វើម៉េចរក្សាមិត្តភាពរក្សាសេចក្តីសុខជាមួយនឹងមិត្តភាពរបស់យើងណាអឺខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចធ្វើបានប៉ុន្តែខ្ញុំជឿថាវាគឺជារឿងពិបាកហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរថាវាពិបាកប៉ុណ្ណាប៉ុន្តែតិចម្ដងតិចម្ដងយើងអាចរៀនស្រឡាញ់ខ្លួនឯងបានណាអឺខ្ញុំចង់ឲ្យឧទាហរណ៍ខ្លះៗពាក់ព័ន្ធទៅនឹងតើ មានធនធានអីទៅដែលជួយលើកទឹកចិត្តឲ្យខ្ញុំក្នុងការស្វែងរកខ្លួនឯងស្រឡាញ់ខ្លួនឯងហើយមានសុភមង្គលនិងជោគជ័យជាមួយនឹងខ្លួនឯងខ្ញុំលើកឧទាហរណ៍មួយពីកំណាបខ្ញុំលើកឧទាហរណ៍ពីកំណាប2ចាកំណាបទី1គឺជាកំណាបចាស់អឺបុរាណដែលគេបានរកឃើញនៅក្នុងវិហារចាស់បុរាណមួយដែលបាននិពន្ធតាំងពីឆ្នាំ1927អឺចំណងជើងរបស់វាគឺមានចំណងជើងថា Daisy Derrata គឺជាកំណាព្យដែលនិពន្ធតាំងពីឆ្នាំ1927ក៏ខ្ញុំឃើញឆ្នាំនិពន្ធណាខ្ញុំមានអារម្មណ៍ថាមានសេចក្តីសុខមែនតើខ្ញុំមានអារម្មណ៍ជឿជាក់លើខ្លួនឯងដែលបានដឹងថាមនុស្សតាំងពីសម័យនោះ1920ជាងគេបានរកឃើញថា ស្រឡាញ់ខ្លួនឯងគ្មានអីខុសទេអញ្ចឹងវាធ្វើឲ្យលើកទឹកចិត្តខ្ញុំមែនតើខ្ញុំលើកយកតាមមក clear ទេមកមកមកនិយាយជា clear ដែល ដែលដែលដែលដែលជ្រាបទៅដល់បេះដូងខ្ញុំតែម្ដងណា clear នោះគេនិយាយថាក្នុងចំណោមនៃវិជានៃចំណេះនៃអ្វីដែលយើងមានទាំងអស់នៃអ្វីដែលយើងត្រូវដឹងទាំងអស់ហ្នឹងណារឿងទី1ដែលយើងត្រូវដឹងគឺត្រូវមានមេត្តាត្រូវមាន ភាពទន់ភ្លន់ចំពោះខ្លួនឯង សូម្បីតែកំណាដ៏ចាស់គំរិលមួយដែលគេរកឃើញនៅក្នុងវិហារដ៏ចាស់មួយទៅក៏បាននិយាយថា អ្វីដែលយើងត្រូវចេះសំខាន់បំផុតគឺត្រូវទន់ភ្លន់ណាត្រូវមានភាព មេត្តាសន្តោសប្រុងប្រណីចំពោះខ្លួនឯងណាហើយនេះបានយើងត្រូវ មានបែបហ្នឹងគេបញ្យល់តទៀតថាអ្នកឯងគ្រាន់តែអ្នកឯងក៏ជាកូន របស់ចក្រវាលនេះដូចដើមឈើពីដើមដូចផ្កាយដែលនៅលើមេឃដូច្នេះអ្នកឯងមានសិទ្ធិនៅនៅទីនេះដូចពួកគេអញ្ចឹងអញ្ចឹងវាលើកទឹកចិត្តខ្ញុំខ្លាំងមែនតើដែល សូម្បីតែដើមឈើមួយដើមសូម្បីតែផ្កាយមួយដួងណាក៏មានសិទ្ធិទទួលបានក្តីស្រឡាញ់ណាក៏មានក៏មានសិទ្ធិចាញ់ចាំងនៅពន្លឺណាដល់ដល់ស្រស់ត្រកាលដល់ត្រចះត្រចង់នេះអញ្ចឹងខ្ញុំក៏មានសិទ្ធិដូចគ្នាដើមឈើមួយដើមណាអាចរីកលូតលាស់ធំធាត់ចេញជាស្លឹកចេញជាមែកដែលផ្ដល់នូវមលុបដល់ត្រឈឹមត្រឆេយដល់យើងអញ្ចឹងក៏ខ្ញុំក៏មានសិទ្ធិអាចរីកត្រចះត្រចង់ដូចដើមឈើដូចផ្កាយទាំងនោះដែរ អញ្ចឹងវាធ្វើឲ្យខ្ញុំមានកម្លាំងចិត្តខ្លាំងមែនតើហើយកំណាប់ទី2គឺជាកំណាប់របស់អឺលោកសាក់ឡូយើងស្គាល់ពាក្យយើងស្គាល់ឈ្មោះគាត់ហៅសាក់ឡូជាអ្នកកំ plaign ដែលសម័យរឿងសខ្មៅគាត់មានសម្លេងណាឈ្មោះពិតប្រកបប្រកបរបស់គាត់គឺ Charlie Chaplin ចាកំណាព្យរបស់ Charlie Chaplin ដែលគេរកឃើញប្រហែលជានិពន្ធនៅក្នុងឆ្នាំ1970ដែលមានចំណងជើងថា នៅពេលដែលខ្ញុំបានចាប់ផ្ដើមស្រឡាញ់ខ្លួនឯង ហើយនៅពេលដែលខ្ញុំមើលកំណាបនេះគ្រាន់តែ clear ទី1គ្រាន់តែមកមកលបាស់ទី1របស់គាត់គាត់ធ្វើឲ្យខ្ញុំមានកម្លាំងមានកម្លាំងពេញខ្លួនចាខ្ញុំចែករំលែកជាមួយអ្នកនរអស់គ្នាដែរនៅលបាស់ទី1របស់គាត់ណាគាត់លើកគាត់ចាប់ផ្ដើមនិយាយថា តាំងពីខ្ញុំបានចាប់ផ្ដើមស្រឡាញ់ខ្លួនឯងខ្ញុំបានរកឃើញថាកំហឹងហើយនឹងទុកសោកអារម្មណ៍ទុកសោកទាំងប៉ុន្មានដែលខ្ញុំមាននៅក្នុងខ្លួនខ្ញុំកន្លងមក វាគ្រាន់តែជា សញ្ញាប្រាប់ឲ្យខ្ញុំដឹងថាខ្ញុំបានរស់ប្រឆាំងជាមួយនឹងភាពពិតរបស់ខ្លួនឯងខ្ញុំបានរស់ប្រឆាំងជាមួយនឹងភាពពិតរបស់ខ្លួនឯងហើយពេលនោះខ្ញុំបានដឹងថាណាអឺសុំតើមែនពេលនោះគាត់ថាថ្ងៃនេះខ្ញុំបានដឹងថាស្ថានភាពនោះគេហៅថា authenticity ណា authentic authenticity គឺភាព ជាឯកតនាមភាពជាខ្លួនឯងតែមួយណាអញ្ចឹងនៅពេលដែលយើងរស់នៅប្រឆាំងជាមួយនឹងអ្វីដែលជាភាពពិតរបស់ខ្លួនឯងយើងអាចរីករាយទេយើងពោពេញទៅដោយកំហឹងយើងឆេវឆាយនិងយើងគំរូគំរើយទាំងអស់នេះងាយប្រហែលគ្រាន់តែជាសញ្ញាណដែលប្រាប់យើងថាអ្នកឯងកំពុងតែធ្វើខុសពីអ្វីដែលជាអ្នកឯងខ្លួនឯងហើយចាអញ្ចឹងកំណាប់ទាំងពីរនេះគឺជួយខ្ញុំច្រើនមែនតើខ្ញុំនឹងដាក់ link ហើយនឹង clear ដើម clear នេះនៅក្នុង description នៃវីដេអូរបស់ខ្ញុំហើយអ្នកទាំងអស់គ្នាចង់មើលអាច click នៅលើ link នោះចូលទៅមើលបានណាអរគុណសម្រាប់ការតាមដានជាមួយ គ្នានឹងវីដេអូនេះ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាណាឲ្យមានសេចក្តីសុខសុខភាពល្អហើយឲ្យស្រឡាញ់ខ្លួនឯងបានសម្រេចបានច្រើនច្រើន ស្រឡាញ់ខ្លួនឯងដើម្បីស្រឡាញ់អ្នកដទៃហើយដើម្បីឲ្យពិភពនេះពិភពលោកនេះពោពេញទៅដោយក្តីស្រឡាញ់ ហើយពោពេញដោយសេចក្តីសុខសម្រាប់យើងគ្រប់គ្នា។